ភ្នែកក្រហមលឹងតើឆ្លួគ្នាទៀតហើយឬមុងស្លេកស្លឹងម្លឹងដូចមិនបានគេងពេញមួយយប់ខ្ញុំតែម្ដងទៅវាល្អជាង you យគ្នាសិនណាបងឲ្យអូសុំតណារឿងកាលពីថ្ងៃមុនអូរករឿងបងគឺគឺមកពីអូនចិត្តស្រាលយើងត្រូវគ្នាវិញណាណែយើងថាឯងមិនបាច់ទៅសុំទោសគេទេហើយក៏មិនបាច់ទៅសុំត្រូវគ្នាអីវិញដែរព្រោះឯងមិនមែនជាអ្នកខុសទេខ្ញុំថាឯងបិទមាត់ខ្លះហើយតែវាបាញ់ចិត្តຕົកយើងជាមិត្តក៏មកជិះរែកស្នេហាយើង យើងមិនចង់រើសរវាងឯងហើយនឹងបង្សាក់ឯងអឺចុះបើយើងអាចរើសម៉េចរើសយកវារើសយកយើងសុំតោះអ្នកនេះគ្នាសុំបងសាក់យើងត្រូវគ្នាវិញណាអូសន្យាថាជប់រោរឿងបងទៀតហើយ Hey! Hey! xa Ừ, chẳng bỏ miên ấy cho tiết chạm nhau mà xu bóng vâng. đấy Bạn Chà bỏ con chẳng bác vì siêu Lục Thiến ba Lục Thiến nhưng làng từ lấy 10 phép đá khuyên ba nè nhưng mà lỡ thuận nè của yêu mà mà mình bày cái lực tim mùi ấy lực này em chưa chấp cái lần á Em yêu ba nè Nhưng mà lỡ thuận nè Cái này bên kia có bọt cái vô thật Em yêu ba nè មកល្អធំណាមិនមិនគឺអត់ស្មោះនឹងខ្ញុំរត់តែខ្ញុំមកតែខ្ញុំមកលេនបានហើយឈប់ទៅលេនស្ដាប់យើងសម្រាប់យើងឯងគឺជាមនុស្សស្អីដែលស្អាតហើយល្អបំផុត អស់មែនណាតែខ្ញុំទៅឃើញក្តីជាមួយនឹងស្អីផ្សេងហ៎ថាម៉េចលីននេះឯងទៅឃើញអាស័កវាក្បត់ដេកមួយផ្សេងផ្សេងអញ្ចឹងហ៎ថ្ងៃហ្នឹងបើយើងមិនបានទៅយកឈាមចេញពីមាត់អាស័កទេមិនបាច់មកហៅយើងថាអីទេរត់រត់កុំទៅអីបើមានអ្នកខុស គឺខ្ញុំដែលជួយគេដោយខ្លួនឯងរត់មិនបាច់ធ្វើអីទាំងអស់មិនបាច់និយាយអីទាំងអស់គឺខ្ញុំតែខ្ចីស្មារតីយំសិនបានអត់ឃើញអូនយំព្រមម្នាក់នេះឈឺជំនួគ្រុំពេលអូនឆ្លួ ចង់រងជំនួគ្រប់ពេលបងអាចទ្រាំបានតាមបីអូន បងចង់ប្រាប់ថាអត់អីទេតែសុំចិត្តកុំទួនជប់គេបងខ្លាចអូនត្រូវគេធ្វើបាបខ្លាចទឹកភ្នែកអូនខ្លាចគេធ្វើឲ្យយំទៀតសំដីក្រោតគ្រា សាបបើអូនជួបគេនៅពេលនេះបងខ្លាចអូនត្រូវគេធ្វើបាបហាមដាច់ខាតកុំជួបគេ ប្រាប់យើងមកមិនអាមួយនឹងវាធ្វើបាបអីទៀតហើយមែនអត់មិនឲ្យគេវាអញ្ចឹងគឺគឺគ្នាភ្លេចថាគេក្បត់គ្នាមុននឹងបានជាយើងចង់ឲ្យឯងប្រើពាក្យអសនធម៌ដាក់គេនឹងយើងដឹងថាគេអាក្រក់ ហើយឯងឃើញគេជំនួសយើងក៏ព្រោះតែឯងស្រឡាញ់យើងមែនហើយអូយើងស្រឡាញ់ឯងអឺគឺយើងក៏ព្រោះយើងជាមិត្តនឹងគ្នាមែនទេជាមិត្តនឹងគ្នាតែងតែស្រឡាញ់និងបារម្ភពីគ្នាអញ្ចឹងហីយើងដឹង ហើយយើងមិនគួរគិតពីគេហើយយើងក៏គួរតែមើលឃើញមនុស្សដែលនៅជុំវិញខ្លួនយើងល្អជាងយើងដឹងថាការដែលយើងស្រឡាញ់ងប់ងល់អញ្ចឹងវាអត់ល្អទេតែយើងធ្វើម៉េចសូម្បីតែគេធ្វើអាក្រក់ដាក់យើងក៏យើងនៅតែស្រឡាញ់គេដែរហ្នឹងអ ឯងនឹងអត់ពេលដែលយើងនៅក្បែរឯងគឺយើងងក់ក្ដៅខ្លាំងចង់រងជំនួគ្រប់ពេលបងអាចទ្រាំបានស្ទីងជីវិតប្រកបដោយភាពស្វាហាប់រូម៉ាណូក្លិនជោគជ័យរបស់បរោដៃក្រូម៉ៃអភិវឌ្ឍជាមួយរូបមន្តកាន់តែល្អ Complete Nutri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 ដោដល់កូនរបស់អ្នកដើម្បីធមពលនិងភាពជោគជ័យក្រុមពេលអូនឆ្លួចង់រងជំនួគ្រប់ពេលនៅតែនៅក្បែរយើងតែយើងពិបាកចិត្តយើងមានអារម្មណ៍ថាកក់ក្ដៅពេលដែលនៅជាមួយបងសាក់អញ្ចឹង ហេតុអីមកនេះយើងនៅតែនឹកមនុស្សអាក្រក់បែបហ្នឹងទៀតហេតុអីក៏គេខុសពីមុននៅយើងពិបាកចិត្តគេតែងតែនៅក្បែរយើងដូចឯងតែហេតុអីពេលនេះមិនមែនជាគេឃើញអូនយំព្រមលៀងនេះឈឺជំនួ ក៏មិនជាគេម្នាក់នឹង ក្រុមពេលអូនឆ្លួចង់រងចំនួគ្រប់ពេលបងអាចទ្រាំបានដើម្បីអូន បងចង់ប្រាប់ថាអត់អីទេតែសុំចិត្តកុំទួនជប់គេបងខ្លាចអូនត្រូវគេធ្វើបាបខ្លាចទឹកភ្នែកអូន ខ្លាចគេធ្វើឲ្យយំទី សំដីគ្រូតគ្រៀតពីមុនគេពេលណាទៅផ្សារបើអូនជួបគេនៅពេលនេះបងខ្លាចអូនត្រូវគេធ្វើបាបហាមដាច់ខាតកុំជួបគេអីខ្លាចអូនយំតោះជាគេជាប់មើលរាក់បាត់លើហើយ បើសិនជាគេបារម្ភពីខ្ញុំដូចដដបារម្ភមិនដឹងថាល្អមកទេចុះបើខ្ញុំតែវាមិនអាចទៅរួចទេបុរដ្ឋនៅតែជារដ្ឋរដ្ឋមិនអាចជំនួសគេ បានទេ យីតែនៅស្រឡាញ់គ្នាឲ្យបានល្អតែនៅពេលស្រឡាញ់គ្នាហើយអបានធៀមចិត្តសោះថាពួកយើងនឹងបែកគ្នាខូចចិត្តមែនហឹមឈួតទេនេះបែកបាក់ស្នេហាវាមិនខុសពីការទិញកាបូបលីមីរ៉េឌីសិនអត់បានទេ đóពីការកឹកហើយមកគិតជារឿងល្អវិញថាបានជួបអ្នកផ្សេងដែលគេល្អជាងនឹងបានទេអឺតាមពិតទៅខ្ញុំស្រឡាញ់លៀនយូរហើយ ហើយក៏រងចាំថ្ងៃនេះយូរដែរហើយបើសិនលីនបែកពីគេម្នាក់នោះតើយើងអាចសាក់តាក់ទងស្នេហាគ្នាបានទេខ្ញុំសន្យាណាថាខ្ញុំមិនធ្វើដូចម្នាក់នោះហើយនឹងមើលថែលីនអស់មួយជីវិត Thank you. ខ្ញុំគិតថាវាលឿនប៉ុន្មានតែខ្ញុំឲ្យលីនគិតសិនបានព្រោះតែខ្ញុំស្រឡាញ់លីនលីនដឹងអត់រាល់ពេលដែលលីនឈឺនៅត្រង់នេះខ្ញុំឈឺជាងលីនទៅទៀតអញ្ចឹងហើយខ្ញុំចង់ធ្វើជាស្មារតីផ្អែក ឲ្យលីនហើយធ្វើជាកន្សែងជូតទឹកភ្នែកលីនគ្មាន ថ្ងៃខ្ញុំធ្វើដូចមនុស្សប្រុសម្នាក់នេះ គេមិនដែលមានស្នេហាបងធ្លាប់ប្រាប់ឲ្យមែនថាបងចង់នៅក្បែរលីនមិនចង់លេងដៃលីនចង់កាន់ដៃលីនរហូតបងចង់បង្ហាញគេគ្រប់គ្នាថាលីន ជាសង្សារបងបងអត់ចង់ឲ្យលីនទៅនៅដៃអ្នកដតីទេយល់អត់ បងនឹងធ្វើឲ្យលីនខ្លាចជាស្រីម្នាក់ដែលធ្វើឲ្យស្រីផ្សេងគេច្នៃហើយបងនឹងធ្វើឲ្យលីន មិនទៅច្នៃស្រីដែលតែជាដាច់ខាតហើយបងនឹងធ្វើឲ្យលីន មានមោទនភាព ដែលមានបងជាសង្សារលីនបាទមកគេហៅយើងឃើញអញ្ចឹងមកពីបេះដូងឯងនឹងចិត្តគ្នាតែដឹងមួយណាកនេះសំថាមួយមើលសំទោស ខ្ញុំគឺជាសង្សាររបស់លេនបើចង់ថាបែបនេះគួរតែអនុញ្ញាតពីខ្ញុំសិនបានអត់ឲ្យគ្នាសំទោសណាឥឡូវទៅនឹកហែងពេកភ្លេចណែនាំគាត់គឺជាសង្សារគ្នាអញ្ចឹងទេអ្ហ៎រីករាយដែលបានស្គាល់ណាបាទរីករាយដែលបាន ស្គាល់មិត្តភក្តិរបស់លីនអឺឲ្យគ្នាសុំអោមួយទៀតមើលបាត់នឹក ខ្លួនឯងនេះឯងអញ្ចឹងខួរក្បាលឯងប្រហែលជាចិញ្ចឹមកពើឬកពស់ហើយបានជាធ្វើដាក់សង្សារយើងអញ្ចឹងខ្ញុំខំរត់អានឯងជាមិត្តតែតាមពិតឯងគ្រាន់តែជីកពើមកក្បាលតែប៉ុណ្ណោះខ្ញុំខំស្រឡាញ់ខំទុកចិត្តព្រោះស្មានថាជាមនុស្សប៉ັດ តែគ្រាន់តែជាកពិលមកក្បាលសោះបានហើយតោះយើងទៅវិញនៅទីនេះគួរឲ្យធុញយើងទៅវិញតោះគ្នាអរគុណឯងណាដែលមិនខឹងនឹងគ្នា ហើយនៅមករោគ្នាដប់គ្នាដើរលេង ហើយបារម្ភពីគ្នាទៀត មិនដូចជាគេម្នាក់នោះទេស្ទីងជីវិតប្រកបដោយភាពស្វាហាប់រ៉ូម៉ាណូក្លិនជោគជ័យរបស់បរោដៃក្រូម៉ៃអភិវឌ្ឍជាមួយ រូបមន្តកាន់តែល្អ Complete Nutri បោកបានលឿនជាជារលោងស្អាតគ្មានស្នាមប្រេះ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 ឲ្យគ្នាសុំទោសណាដែលមើលរំលងឯងអើយនឹងសុំទោសស្អីទេហើយកុំបាច់អរគុណអីដែរដឹងស្រាប់ហើយយើង ធ្វើអីគ្រប់យ៉ាងមកទាំងអស់ហ្នឹងឲ្យតែឯងសុបាយចិត្តលីនសាអើយ លីនតើវាធ្វាប់លីនមកជួយសាក់ឈឺខ្លាំងអត់មកឯងធ្វើអញ្ចឹងមានសោះភាពជាមនុស្សខ្លះអត់កែអ្នកសាតាវីអីបានឯងមកអញ្ចឹងនេះហើយតែយើងមកកដោឯងដែលឯងបាច់ចិត្តនេះតែស្អីគេឯងចាំអត់មកពីអីមិនសំខាន់ទេតែឯងមិនត្រូវធ្វើអញ្ចឹងដាក់សាក់ឯង អញ្ចឹងឲ្យយើងធ្វើម៉េចឲ្យយើងសុំទោសវាទាំងដែលវាក្បត់ឯងទៅដេកជាមួយពូម៉ាក់ឯងហ្នឹងមែនត្រូវហើយឃើញឯងនិយាយមុនហ្នឹងឯងថាថ្មីក៏បានឲ្យយើងសុបាយចិត្តឥឡូវយើងប្រាប់ឲ្យតាសុំទោសគេយើងនឹងសុបាយចិត្តបាយដើរចេញឲ្យមិនសុំទោសគេកុំមកធ្វើមិនកំដរយើងទៀតក្រុងពេលអូនឆ្លួ លីនឲ្យបងសំទោសណាបើសិនជាមានឱកាសម្ដងទៀតបងមិនចង់ឃើញលីនឈឺចាប់បែបនេះទេហើយក៏បងមិនចង់ឲ្យមានរឿងនេះតទៅទៀតដែរលីនឲ្យបងសំទោសណាបងបានជួបខ្លួនមួយពេលទៅហើយបើសិនជាអាច បងចង់ឲ្យលីនផ្ដល់ឱកាសឲ្យបងដងទៀតបានអត់បានទេលីនបានទេអូនឆ្លើយមកលីនអូយអូយនេះមកពីលីនបើលីនខត់រត់តែបន្តិចទេ គេក៏មិនហ៊ានដាល់បងអញ្ចឹងដែរតែបងគាត់ថាមិនមែនមកពីលិនទេគឺមកពីអរិទ្ធមិត្តរបស់អូនច្រើនជាងមកពីរិទ្ធគេបារម្ភលិនបងជំនឿប្រុសដូចគ្នាបងមើលដឹងណាថាអរិទ្ធវាមិនមែនស្រឡាញ់អូនបែបមិត្តទេរឿងក៏ពីថ្ងៃនោះ បងក៏មិនចង់ដូចគ្នាតែមកពីបងប្រច័នអូននឹងរត់ពេកទៅបានជាបងហៅដើមមកលេងបែបនេះលីនអបងសំទោសណា ដែលបងធ្វើឲ្យអូនឈឺចាប់តែបងដឹងណា ថារត់ឬមិនបានបារម្ភអូនលើពីមាត់ទេ គឺបារម្ភបែប មនុស្សស្រីនិងមនុស្សប្រុសលីន អូនសាក់គាត់មើលទៅមនុស្សប្រុសដែលអូនតាក់ទងកន្លងមកសិតតែមានបញ្ហាហើយបែកពីគេទាំងអស់ថាមិនត្រូវគេក៏អាចកាត់ដូចបងហើយប្រច័នលីនជាមួយនឹងអរិទ្ធនោះផងក៏មិនដឹង នេះបងជាយាមដើម្បីបន្តការងារជាមួយព្រមទៀតដែរតែបងនៅតែរកមិនឃើញមិនមែនជាលើកទី1ទេតែរិទ្ធនៅសុកសុកចេញពីក្រុមហ៊ុននៅសុកសុកចេញពីប្រជុំដោយតនហន់ដោយគ្មានប្រាប់បងក៏គ្មានដែរហើយបងខលទៅអាប់ដេតការងារថ្មីក៏រិទ្ធឯងមិនលើកទូរស័ព្ទដែររិទ្ធឯងមានការទទួលខុសត្រូវក្នុងការងារអីទេបែបនេះហើយបងសុំដល់តម្លៃឯង ចេញពីការងារហើយណាតើរត់ឯងមានបញ្ហាអីទៀតអត់អត់មានអីទេបង ទេខ្ញុំដឹងអស់ហើយថារត់ដូចស្រឡាញ់ខ្ញុំគឺខ្ញុំតែវាមិនអាចទៅរួចទេខ្ញុំមិនដឹងថារត់មានអារម្មណ៍ឈួតឈួតនឹងតាំងពីពេលណាហើយខ្ញុំក៏ដឹងថា សង្សារដែលខ្ញុំបែកគ្នាពីមុនមកមានចំណាយរត់ឬក៏អត់តែខ្ញុំសង្ឃឹមថារត់នឹងយល់អារម្មណ៍ខ្ញុំព្រោះតាំងពីដើមមកខ្ញុំមិនដាច់ចាប់ទុករត់លើសពីមិត្តទេហើយស្នេហាមួយនេះក៏វាមិនអាចទៅរួចដែរ ហើយបរិបទជាស្រឡាញ់ខ្ញុំមែនរដ្ឋមិនបាច់ធ្វើអីច្រើនទេគ្រាន់តែធ្វើជាមិត្តហើយនៅឲ្យស្ងៀមស្ងៀមដើម្បីកំដរខ្ញុំដោយតែរាល់ដងទៅបានទេហើយបរិបទធ្វើបានវាគឺជាក្តីសុខរបស់ខ្ញុំខ្ញុំមិនចង់រំខានពេលរដ្ឋទៀតទេពូរដ្ឋក៏រវល់របស់ខ្ញុំច្រើនមកដែរហើយមួយទៀតខ្ញុំត្រូវគ្នាមួយបង្សាក់វិញឯង ខ្ញុំទៅសិនពេលណាគ្មានគេសូមពេលនៅក្បែរអូនខ្លាំងចង់បិណ្ឌចង់ប៉ាំងស្នាមឈឺចាំក្នុងបេះដូងស្ងួនភ្នែកបងទាំងគូបែជាមានទឹកភ្នែកអូន ពេលអូនឆ្លួគ្នាចាំជានាចាំបងជូនទៅជួបគេ នយំព្រមម្នាក់នេះឈឺជំនួក្រុមពេលអូនឆ្លួចង់រងជំនួគ្រប់ពេលបងអាចទ្រាំបានដើម្បីអូន បងចង់ប្រាំថាអត់អីទេតែសុំចិត្តគុំទួនជប់គេ បងខ្លាចអូនត្រូវគេធ្វើបាបខ្លាចទឹកភ្នែកអូន ចគេធ្វើឲ្យយំទៀតសំដីក្រោតគ្រៀតពីមុនគេពេលណាទៅផ្សារបើអូនជួបគេនៅពេលនេះបងខ្លាចអូនត្រូវគេធ្វើបាប ទិញជីវិតប្រកបដោយភាពស្វាហាប់រ៉ូម៉ាណូក្លិនជោគជ័យរបស់បរោដីក្រូថ្មីអភិវឌ្ឍជាមួយរូបមន្តកាន់តែល្អកំភ្លេញយូត្រីបោកបានលឿនជាជារលោងស្អាតគ្មានស្នាមប្រេះអង្គសន្ទើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ក្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ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 ចោះយើងហ៎តាមខ្ញុំតន់ម្ដងហើយគិតថាខ្ញុំស្មោះជាមួយយើងទៀតហើយលងងងប្រពន្ធនឹងហើយនៅមិនដឹងខ្លួនទៀតមែនហើយខ្ញុំវាលងងលងងដៃជឿមនុស្សអាក្រក់ដូចជាលោកបងមិននឹងអត់ខ្ញុំលះបង់គ្រប់យ៉ាងដើម្បីបងខ្ញុំលះបង់មិត្តភក្តិដ៏ល្អដែលតែងតែជួយខ្ញុំពេលខ្ញុំមានទុក្ខ បងពេលវេលាទៅជឿលើមនុស្សខុសដូចជាបងបើអញ្ចឹងចប់ពីពេលហ្នឹងទៅឈប់លះបងអីដើម្បីខ្ញុំទៀតរឿងដល់ដំណាក់កាលនេះទៅហើយបែកគ្នា រិទ្ធណាណាកុំដកគ្នាបន្តិចបានអត់ បានថាខ្ញុំនៅត្រូវខ្ចីស្មារតីម្ដងទៀតសោះហើយក៏មិនស្មានថារត់មកកំដរខ្ញុំដែរគ្រប់យ៉ាងគឺមកពីខ្ញុំស្រឡាញ់លីនថាយើងដឹងថាលីនដែរចាប់ទុកខ្ញុំ លើពីមិត្តទេតែសម្រាប់ខ្ញុំតាំងពីដើមឡើយខ្ញុំតែទុកលៀនតែមិត្តទេខ្ញុំតែងតែគិតថាលៀនជាមនុស្សពិសេសលៀនបើសិនយើងបដូរឈ្មោះពីមិត្តកំដរហើយឲ្យខ្ញុំខ្លាចជាមនុស្សពិសេษម្នាក់ក្នុងបេះដូងមកលេងបានមេឃក្រហមលឹង តើឆ្លួគ្នាទៀតហើយឬមុងស្លេកស្លឹងម្លឹងដូចមិនបានគេងពេញមួយយប់តែភ្នែកច្រើនម្លឹងបានជាហូ ហូគ្មានថ្ងៃឈប់ព្រោះតែគេម្នាក់គត់ដែលតែងតែធ្វើបាបអូន គ្នាអរគុណណាដែលកន្លងមកតែងតែនៅក្បែរគ្នារាល់ពេលដែលគ្នាមានបញ្ហាគ្នាពិតជាសម័យអត់ចាញ់មែនបើមិនជាគ្មានឯងនៅក្បែរគ្រប់យ៉ាងដែលគ្នាធ្វើទាំងអស់គឺដោយសារតែស្រឡាញ់ហើយបារម្ភពីលិនគ្រប់ពេលប៉ុន្តែបើនិយាយទៅបើមិនជាគ្មានការស្រឡាញ់ពីឯងក៏គ្នាគ្មានថ្ងៃហ្នឹងណាលិនណាយើងអាចចង់ធ្វើមិនកំដរបើឯងទៀតទេយើងស្គាល់គ្នាមកយូរណាស់ហើយយើងជឿថា គ្មានណាគេដែលយល់ពីលីនច្បាស់ស្គាល់លីនច្បាស់ហើយនឹងស្រឡាញ់លីនខ្លាំងជាងយើងទៀតទេធ្វើជាមិត្តកំដររបស់គ្នាមកជីវិតបានអត់ៀបការជាមួយគ្នាណាសំទោសណាអាសើជានិយាយស្វីតដូចគេតែធានាថាមានបេះដូងស្មោះឲ្យលីនព្រមៀបការមួយគ្នាអត់ ប្រាប់ឯងគ្នាកុំយើងជួយប្រាប់ឯងដូចគ្នានិយាយមុនណាយើងចង់ស្ដាប់យើងនិយាយមុនអឺគឺយើងគឺយើងមានគូតតាំងហ៎ស្វាយចិត្តអត់ឲ្យគ្នាសំទោសណាដែលមករយៈពេលនេះអាចដែលបានប្រាប់ឯងតែគ្នាសម្រេចចិត្តហើយឯងពេលដែលគ្នារៀបការហើយគ្នានឹងទៅនៅក្រៅប្រទេស មិនធ្វើមុខចឹងកុំខឹងនឹងយើងណាដែលយកបានប្រាប់ថាយើងតាក់ទងណាគេអូតែមុននេះលើថាឯងមានរឿងចង់ប្រាប់យើងឥឡូវប្រាប់មកអូមានអីយើងចង់និយាយថាឥឡូវលីនឯងធំហើយហើយមកក៏ចាស់ដែរមិនស្អីក្មេងដូចពីមុនទៀតទេណាលំមចេះគិតគូរគូសាយតែឥឡូវគេមកប្រាប់ថាគេរៀបការមុនយើងបាត់ល្អហើយចឹងនិយាយលេងនិយាយមែន ឈួតយីមែនតាបងដាវីតសួស្ដីលោកបាទសួស្ដីលោកជាមើលប្លោះតែម្នាក់របស់លីតនឹងមែនទេខ្ញុំមិនដឹងស្មានថាបានជួបលោកនៅខាងក្រៅសោះហើយលីនណាក៏តែងតែនិយាយពីលោកប្រាប់ខ្ញុំច្រើនណាស់ដែរ ហើយលោកក៏ជាលោកម្នាក់ដែលតែងតែរំលងលីនគ្រប់ពេលដែលលីនមានបញ្ហា ហើយលីនក៏ធ្លាប់ប្រាប់ខ្ញុំថា លីនក៏ស្លាញ់លោកដែរព្រោះលោកជាមិត្តតែម្នាក់គត់ដែលតែងតែកំដរលីនពេលដែលលីនជួបបញ្ហាម្ដងម្ដងហើយលីនណាបើរឿងមកមកដល់សប្ដថ្ងៃនេះក៏ពុះតែលោកដូចគ្នាខ្ញុំអរគុណលោកច្រើនហើយនឹងរ៉េតកុំភ្លេចតែកដរការគ្នាផងអត់មានដល់ថ្ងៃនឹងរវល់ទេណាអឺគ្នាដឹងហើយ ក្បែរអូនខ្លាំងចង់បិទចង់ប៉ាំងស្នាមឈឺចាំក្នុងបេះដូងស្ងួនភ្នែកបងទាំងគូបែជាមានទឹកភ្នែកអូនពេលអូនឆ្លួគ្នាចាំជានាចាំបងជូនទៅជួបគេពេលឃើញអូនយំព្រមម្នាក់នេះឈឺ តាំងពីដើមមកខ្ញុំមិនអាចចាត់ទុករត់លើពីមិត្តទេហើយស្នេហាមួយនេះក៏វាមិនអាចទៅរួចដែរបងខ្លាចអូនត្រូវគេធ្វើបាបខ្លាចទឹកភ្នែកអូនខ្លាចគេធ្វើឲ្យយំទៀតសំដីក្រោតគ្រៀតពីមុនគេពេលណាទៅផ្សារ đạch hát công chúa kia ấy là ôn nhung ấy có bạn đã thầm chim mất ពីមិត្តបាន បានត្រឹមតែជាមិត្តកំដរក្រុមពេលអូនឆ្លួចងរងជំនួគ្រប់ពេលបងអាចទ្រាំបានដើម្បីអូនបងចង់ប្រាំថាអត់អីទេតែសុំចិត្តកុំទួនជួបគេ បងខ្លាចអូនត្រូវគេ ធ្វើបាបខ្លាចទឹក ឃើញអូនយំព្រមម្នាក់នេះឈឺជំនួក្រុមពេលអូនឆ្លួចង់រងជំនួគ្រប់ពេល បងអាចទ្រាំបានដើម្បីអូន បងចង់ប្រាំថាអត់អីទេអ្វីដែលខ្ញុំធ្វើគ្រប់យ៉ាង គឺដើម្បី ចង់ឃើញគេមានក្តីសុខទោះបីត្រូវធ្វើជាមិត្តកំដរគេបែបនេះក៏បាន ព្រោះស្នាមញញឹមរបស់គេគឺជាក្តីសុខពិតរបស់ខ្ញុំសំដីក្រោតគ្រៀតពីមុនគេពេលណា